តាសួស្តីអ្នកគ្នាអឺយើងចូលមករៀនមេរៀនទី2ថ្ងៃនេះបាទថ្ងៃមេរៀនទី2មេរៀនទី2និយាយពីអឺ Green Business Model អញ្ចឹងយើងត្រូវដឹងថាតើគេអភិវឌ្ឍគេអភិវឌ្ឍ business របស់យើងឲ្យទៅជា green យ៉ាងម៉េចលក្ខណៈម៉េចហៅថា business green អញ្ចឹងយើងមកមើលទាំងអស់គ្នា អូខេតោះអញ្ចឹង content សម្រាប់មេរៀនទី2នេះគឺផ្ដោតសំខាន់ទៅលើការច្នៃប្រឌិតធ្វើម៉េចឲ្យទៅជា business green របស់យើងអញ្ចឹង content ទី1គឺត្រូវស្គាល់និយមន័យហៅថាអ្វីទៅហៅថា green business ទី2គឺឲ្យស្គាល់មិនទៅ green business ថាវាជាប្រភេទលក្ខណៈនៃអាជីវកម្មយ៉ាងម៉េចអញ្ចឹងវាថាជាលក្ខណៈ smart business smart ណា smart smart នៅក្នុងន័យនេះគឺបើគិតទៅ នៅ ក្នុងទ្រឹស្ដី business គឺយើងសន្សំសំចៃយើងគិតថាប្រើធនធានឲ្យអស់លទ្ធភាពអញ្ចឹងជារឿងមួយល្អសម្រាប់អាជីវកម្មដែលយើងអាចឆ្នៃអាជីវកម្មយើងដែលតែងតែចំណាយច្រើនហើយឬក៏ព្យាយាមកាត់បន្ថយ expense តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចំណុចទីទី3គឺ driver a barrier to go green នេះចំណុចដែលជាឧបសគ្គឬក៏ចំណុចដែលឈ្មោះទៅរក green តើត្រូវធ្វើយ៉ាងម៉េចហើយ reason សម្រាប់ green ហើយ green business in practice ហើយជាមួយនឹងការអនុវត្តអាជីវកម្មបៃតងកន្លងមកអញ្ចឹង5ចំណុចនេះគឺជាចំណុចមួយដែល គឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់នៅក្នុង chapter 2បាទណា ចឹងចូលមកដល់ content ទី1យើងត្រូវស្គាល់ពីលក្ខណៈនៃ green green អវិសនេះគឺជាអ្វីនៅក្នុង slide ទី23នេះណា green business is a way of doing business that protect the natural environment អាជីវកម្មបៃតងគឺជាអាជីវកម្មទាំងឡាយដែល ប្រព្រឹត្តទៅប្រកបទៅដោយការច្នៃប្រឌិតដែលគាំពៀឬក៏គាំទ្រទៅលើការធ្វើឲ្យប៉ះពាល់ទៅលើការបរិស្ថាននឹងករណីដែលរាល់បរិស្ថានដែលធ្វើឲ្យប៉ះពាល់តាមរយៈអាជីវកម្មអាជីវកម្មនោះអត់ green ទេតែផ្ទុយទៅវិញវាជា green ខណៈពេលដែលយើង គ្រប់សកម្មភាពឬក៏យើងធ្វើគ្រប់សកម្មភាពទាំងអស់ដែល ប្រព្រឹត្តទៅនៅក្នុងអង្គភាពនៅក្នុងអាជីវកម្ម គឺគិតគូរទៅលើបរិស្ថានអានឹងហៅថាអាជីវកម្មបែប green នៅក្នុងនោះដែរមាននេះការផ្គត់ផ្គង់ទំនិញឬក៏សេវាកម្មនៅក្នុងសង្គមនៅក្នុង community ហ្នឹងណាហើយអាជីវកម្មយើងក៏អាចគិត រៀបចំគោលនយោបាយឆ្ពោះទៅរកការព្រួយបារម្ភពីបញ្ហាបរិស្ថាននិងគោលនយោបាយរបស់សិទ្ធិមនុស្សអញ្ចឹងនៅក្នុងនេះគេថា good and service ហើយឆ្ពោះទៅរកគោលនយោបាយណាគោលនយោបាយហើយជាមួយនឹង concern ទាំង lain ណា ដែលប៉ះពាល់ទៅលើសិទ្ធិមនុស្សអញ្ចឹងនៅក្នុងពីរនេះកណ្ដករណីនៃ green green មិនត្រឹមតែជា បរិស្ថានតែមួយមុខគត់ទេពាក្យថាបរិស្ថានហ្នឹងគឺអាចសំដៅទៅលំទលាយប៉ុន្តែនៅក្នុងនោះគេផ្ដោតសំខាន់ទៅលើ human right មួយទៀតណា environmental concern ជាមួយនឹង affecting human right នេះចំណុចនេះគឺអឺហេតុអីបានថាអាជីវកម្មដែលគាត់ធ្វើហើយពាក់ព័ន្ធជាមួយនឹង human right ដែរហើយយើងគិតថា green ដែរនៅក្នុង concept នេះគឺសំដៅ green ដែលយើងផ្ដោតសំខាន់នេះគឺសំដៅទៅលើអឺការប្រើធនធានការប្រើធនធានក៏មានដែរអញ្ចឹងការផ្ដល់សេវាកម្មនិងលក់ទំនិញទាំងអស់ហ្នឹងការផ្គត់ផ្គង់ទំនិញនិងសេវាកម្មហ្នឹងរាល់ទង្វើនៃអាជីវកម្មទាំងអស់ហ្នឹងគឺត្រូវគិតគូរទៅលើបរិស្ថានហើយនិង human right អញ្ចឹងបើសិនជាយើង ប្រើប្រាស់អឺកម្លាំងឬក៏កម្មករឬក៏បុគ្គលិកណា ហួសប្រមាណក៏ធ្វើឲ្យអត់ក្រេនដែរអញ្ចឹងនៅក្នុងនេះគឺអឺរំលោភសិទ្ធិមនុស្សដែរអញ្ចឹងបុកពាក់ព័ន្ធជាមួយនឹងធនធានមនុស្សណាធនធានមនុស្សក៏ជារឿងមួយសំខាន់ការប្រើប្រាស់ច្រើនពេកមានន័យថាជួលបុគ្គលិកមកលើសក៏អត់ក្រេនជួលបុគ្គលិកតិចដែលឲ្យគាត់ទ្រាំទ្រទៅនឹងសកម្មភាពឬក៏ការងារអាជីវកម្ម ដែលលើសលប់ក៏អត់ green ដែរអញ្ចឹងនៅ ក្នុងចំណុចនេះគឺមកល្មមពាក្យថា green គឺល្មមណាមិនលើសមិនខ្វះអូខេ green business is a way of doing business that protect natural environment ណាណាចឹងតែចាំកលឹះរបស់វាគឺ environment ជាចម្បងប៉ុន្តែកត្តាផ្សេងផ្សេងទៀតក៏មានដែរជាអត្តពលទៅលើការ រក្សានឹងសន្សំសំចៃទៅលើធនធានអូខេចូលដល់ចំណុចបន្តនេះ business function with no negative impact នេះពាក់ព័ន្ធគ្នាជាមួយនឹងអង្គភាពអាជីវកម្មរបស់យើង គឺអត់មានអត្តពលអវិជ្ជមានអាហ្នឹងអត់ green អត្តពលអវិជ្ជមាន ទាំងទូនីតិភារកិច្ចទាំងរចនាសម្ព័ន្ធទាំងអីហ្នឹងក៏យើងត្រូវមើលដែរអញ្ចឹង flow ពីពីពី A ដល់ Z នៃអាជីវកម្មគឺត្រូវផ្ដោតសំខាន់ទៅមើលថាតើវាមានចំណុចអវិជ្ជមានអត់ចំណុចបន្ត business can be large or small and owned by women or women ណា of age ethic or social group នេះ whatever ណាសម្រាប់អាជីវកម្មមិនចំពោះ ថាតូចមិនថាធំទេមិនថាអ្នកណាធ្វើ ក្រុមណាមនុស្សណាឬក៏សង្គមណាទេហើយតែធ្វើក្នុងទំហំនៃនិយមន័យ3 4ចំណុចខាងលើគេថាវាជា green business ណាចំណុចបន្ត preserve or enhance environmental preserve or enhance environmental quality នេះលើកកម្ពស់គុណភាពបរិស្ថានណាលើកកម្ពស់ឬក៏បំរើហ្នឹងមួយទៀតគឺ provide family support wage and benefit with safe work condition ការផ្ដល់លក្ខខណ្ឌ ផ្សេងផ្សេងសម្រាប់ជួយគ្រប់គ្រងគ្រួសារណាអត្ថប្រយោជន៍ឬក៏ប្រាក់ឈ្នួលអីផ្សេងផ្សេងនៅក្នុងលក្ខខណ្ឌការងារសុវត្ថិភាពនេះ save money enhance business reputation ការសំលុយលើកកម្ពស់គេឈ្មោះអង្គភាព access new opportunity and boost staff morale នេះ access new opportunity នេះចាប់យកឱកាសថ្មីហើយនឹងលើកទឹកចិត្ត និងអនុវត្តទៅលើក្រមសីលធម៌របស់បុគ្គលិក improve efficiency and reduce energy waste and water cost នេះលើកបង្កើនប្រសិទ្ធភាពកាត់បន្ថយនេះធម្មពលកាត់បន្ថយការខ្ជះខ្ជាយផ្សេងផ្សេងហើយនឹងការកាត់បន្ថយទឹកឯងសិតតែជាចំណុចដែលយើងអាចអនុវត្តបានណាដោយដែលគ្រូបានលើកឡើង ពីដើម និយាយថានៅគណៈពេលដែលយើងចង់អភិវឌ្ឍអាជីវកម្មមួយទៅជាអាជីវកម្ម green គឺយើងត្រូវមានបរិបត្តិចំនួន2នៅលើអាជីវកម្មអាជីវកម្មទី1គឺពាក់ព័ន្ធជាមួយនឹង existing business មានន័យថាវាមាននៅលើទីជាជាអាជីវកម្មដែលមាននៅលើអឺសង្គមហើយឬក៏កំពុង តែអនុវត្តហើយណាអាជីវកម្មទាំងអស់ហ្នឹងតែកំពុងតែដំណើរការ existing ដែលមាន មួយទៀតគឺអាជីវកម្មថ្មីណាអញ្ចឹងបើអាជីវកម្មមានហើយអាជីវកម្មចាស់យើងអង្គុយគិតមើលទៅលើអឺចំណុចទាំងប្រមាណអំបាលម៉ាននៅក្នុង slide នេះខាងលើ ដែលយើងត្រូវគិតគូរអញ្ចឹងបុគ្គលិកក្រមសិលធម៌ចាប់យកឱកាសនេះការ save money ការលើកកម្ពស់ reputation ណា តាមរយៈ green ហ្នឹងគឺធ្វើឲ្យមានគេហៅ eco អឺគេហៅថា friendly eco friendly អាហ្នឹងណាការការគិតគូរទៅលើសេដ្ឋកិច្ចមានន័យថាយើងសំចៃហើយវាមានការតាក់ទាញចំណុចហ្នឹងអញ្ចឹងនៅក្នុងអង្គភាពរបស់យើងយើងច្នៃប្រឌិតធ្វើម៉េចឲ្យមានការតាក់ទាញ ហើយការកាត់បន្ថយទៅលើការប្រើប្រាស់ឲ្យផ្សេងផ្សេងហ្នឹងអញ្ចឹងត្រង់ចំណុចនៃ flow នៃអាជីវកម្មទាំងអស់តាំងពីគ្រប់អាជីវកម្មទាំងអស់ណាមិនអាជីវកម្មមាន តាំងពីអាជីវកម្មផលិត មានអាជីវកម្មបើបើផលិតត្រូវគិតគូរខ្លាំងព្រោះធនធានវត្ថុធាតុដើម គឺយើងត្រូវផ្ដោតសំខាន់ខ្លាំងមែនទែនហើយរយៈពេល ដំណើរការផលិតកម្លាំងពលកម្មអីខ្លាំងមែនទែនអាហ្នឹងក្នុងករណីជាអាជីវកម្មផលិតប៉ុន្តែបើសិនជាអាជីវកម្មយើងផ្ដល់លក់ទំនិញឬក៏ផ្ដល់សេវាកម្មយើងវាមានចំណុចនៃការកែច្នៃដូចគ្នាណាកែច្នៃដូចគ្នាมันអត់ទេអញ្ចឹងប្រភេទវាផ្សេងផ្សេងគ្នាប៉ុន្តែគ្រាន់តែកម្រិតនៃការជះអត្តពលពី green ហ្នឹងវាបានតិចឬក៏បាន ខ្លាំងករណីដែលយើងសំចៃខ្លាំងគឺ ខាងក្រុមហ៊ុនផលិតឬក៏ខាងរោងចក្រសហគ្រាសអីជាដើមហ្នឹងតែបើសិនជាលក្ខណៈនៃអាជីវកម្មធនតូច ផ្ដល់សេវាកម្មឬក៏គ្រាន់តែលក់ផលិតផលទិញលក់ផលិតផលទេអាហ្នឹងមិនសូវចោតជាបញ្ហាប្រហែលទេប៉ុន្តែសួរថាមានចំណុចត្រូវកែច្នៃត្រូវ innovate អត់មានណាមានអញ្ចឹងយើងអង្គុយគិតមើលត្រង់ចំណុចទាំងអស់តាំងពីសម្ភារៈនៃការប្រើប្រាស់តាំងពីបុគ្គលិក ធនធានបុគ្គលិកធនធានថវិកាតាំងពីសកម្មភាពនិងទង្វើរបស់បុគ្គលិកទាំងអស់សិតតែជាចំណុចដែលយើងគិតហើយគួរតែកាត់បន្ថយត្រឹមកម្រិតណាទី2គេថាវាជាអាជីវកម្មអាជីវកម្ម green វាជាអាជីវកម្មដែលឆ្លាតវៃសួរថាម៉េច reduce environmental gas emission and other environment pollutant នេះកាត់បន្ថយបំពុលហ្គាសឬក៏បញ្ហាបំពុលផ្សេងផ្សេងនៅក្នុងបបរិស្ថានអានេះសិតតែជាចំណុចអញ្ចឹងគណៈពេលដែលវាថា ជាអាជីវកម្មឆ្លាតវៃបាន វាតតែជាអាជីវកម្មមួយដែលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមដែរណាมันបានធ្វើឲ្យប៉ះពាល់ទេប៉ុន្តែបានមិនធ្វើឲ្យអឺកាត់បន្ថយអញ្ចឹងចង់និយាយថា វាមិនបានចូលរួមចំណាយឲ្យបរិស្ថានល្អទេក៏មិនបានចូលរួមនៅក្នុងការធ្វើឲ្យប៉ះពាល់អានេះដែល ជាចំណុចទៅពិនិត្យណាទី2 reduce ecological เนี่ย footprint เนี่ยពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយទៅលើ ចំណុចអាក្រក់នៃ ប្រព័ន្ធអេកូ មានន័យថាផលប៉ះពាល់ទាំងឡាយណា ដែលពាក់ព័ន្ធគ្នាជាមួយនឹងអេកូណាដែលពាក់ព័ន្ធគ្នាជាមួយនឹងអឺកតាផ្សេងផ្សេងដែលជាចំណុចមួយចម្លង ផលអាក្រក់ទៅដល់សង្គមដល់ទៅធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានហ្នឹងគឺត្រូវបានកាត់បន្ថយចំណុចទី3 prepare high quality prepare high quality healthy and affordable food made from 100% local and organic ការរៀបចំឲ្យមានគុណភាពខ្ពស់នេះឲ្យមានសុខភាពល្អហើយបើនិយាយពីអាហារវិញគឺអាចទទួលយកបាន ដែល អាចធ្វើពីលក្ខណៈនៃ organic នេះនេះ made made from 100% local and organic ingredient ហ៎ ជាលក្ខណៈអร์แกនិកណាជាប្រភេទអាហារឬក៏សម្ភារៈឬក៏គ្រឿងផ្សំទាំងឡាយណាដែលជាវត្ថុធាតុដើមដែលយើងយកមកពីតំបន់មានតាមតំបន់ជាមួយនឹងបែបអร์แกនិកមានជាអាហារបែបសរីរាង្គណាសួរអាហារបែបសរីរាង្គហ្នឹងមានគីមីអត់វាមានដែរប៉ុន្តែសរីរាង្គគីមី គឺបែបជាលក្ខណៈមិន ប្រភេទជាសារធាតុប៉ះពាល់ខ្លាំងទេវាមានកម្រិតរបស់វា ហើយការប្រើប្រាស់របស់គេក៏វាសមស្របដែរហ្នឹងចំណុចទី4 maintain the healthy នេះដោះស្រាយនិងរក្សាទៅលើ សុខភាពសុវត្ថិភាពនេះសេចក្តីស្រឡាញ់នៅក្នុងបរិយាកាសការងារសម្រាប់បុគ្គលិកនិងអតិថិជនហ្នឹង អា maintain healthy safe and loving workplace ហ្នឹងគឺបរិយាកាសនេះ working environment នៅក្នុងអង្គភាពហ្នឹងបើសិនជាយើងមានលក្ខណៈបែបហ្នឹងក៏ green ដែរណាការបកឲ្យមានបរិយាកាសការងារល្អប្រសើរណាស្នាមញញឹមអាសិតតែជាចំណុចដែលអឺ ជួយឲ្យបរិយាកាសការងារកាន់តែប្រសើរឡើងអូខេអញ្ចឹងពី smart ជាមួយនឹងអ្វីទៅហៅថា green business គឺយើងអាចច្រោះយកចំណុចដែលយើងអាចឆ្នៃពីអាជីវកម្មដែលមានស្រាប់ហ្នឹង ត្រង់ចំណុចណាយើងសម្លឹងមើលទៅលើ ប្រភេទនៃអាជីវកម្មអញ្ចឹងបើយើងថាអេមិនតាន់មិនតាន់អឺយល់ច្បាស់ពីប្រភេទនៃអាជីវកម្មឬក៏ការអនុវត្តអាជីវកម្មរបស់គេ គឺយើងត្រូវសិក្សាស្វែងយល់បន្ថែមយើងចូលជ្រៅទៅលើបរិបត្តិនៃអាជីវកម្មតាមប្រភេទនៃហាងនៃ store នៃប្រភេទអាជីវកម្មទាំងអស់យើងស្វែងយល់ថាតើគួរឆ្នៃប្រឌិតយ៉ាងម៉េចណាចំណុចដឹងហើយបើយើងមិនដឹងយើងផ្ដើមចេញពីអង្គភាពដែលជាផ្ទះរបស់យើងអញ្ចឹងតាមរយៈផ្ទះរបស់យើងយើងសម្លឹងមើលថាតើយើងអាចឆ្នៃយ៉ាងម៉េចដើម្បីឲ្យវា green បានណាទាញ apply ទៅនឹង green concept បានអញ្ចឹងផ្ដើមពីពីពីអង្គភាពជាផ្ទះរបស់យើងណាអាហ្នឹងក៏បានដែរផ្ដើមពីហ្នឹង ហើយបន្ទាប់មកបានអឺតាមប្រភេទនៃអាជីវកម្មព្រោះយើងផ្នែកកំណត់នៃការច្នៃប្រឌិតឲ្យទៅ green គឺវាបាត់បែនទៅតាមប្រភេទនៃអាជីវកម្មដូចគ្នាណាតូចធំទំហំនៃអាជីវកម្មតូចធំប្រភេទនៃអាជីវកម្មអាចជាអឺអាជីវកម្មផលិត ណា manufacturing product good sell good and service supply good and service ហ្នឹង3 4ហ្នឹងណាផ្សេងផ្សេងគ្នាទាំងអស់ហ្នឹងហើយក៏ប្រភេទទៅលើ អាជីវកម្មដែលអឺតាមប្រភេទតាមមុខមុខរបរឧទាហរណ៍ថាបើសិនជាគាត់លក់ផលិតផលដែរប៉ុន្តែប្រភេទជាលេកាយសម្ផស្សបើក្រុមហ៊ុនលក់លេ និងសគីមីណាអញ្ចឹងការច្នៃលេវត្ថុធាតុដើមគឺត្រូវមើលទៅលើប្រភេទនៃអឺវត្ថុធាតុដើមនៃលេតាលេហ្នឹងជាប្រភេទលេឬក៏លក្ខណៈយ៉ាងម៉េចដែលជាអាចមកពី local អាចមកពី organic យ៉ាងដែរហ្នឹងណាប្រភេទលេអាហារណាយើងទៅតាមប្រភេទនៃមុខមុខ នៃអាជីវកម្មយ៉ាងដែរអញ្ចឹងបើសិនជាយើងស្វែងយល់ឲ្យបានស៊ីជម្រៅយើងអាចឆ្នៃបានច្រើន យើងអាច innovate បានច្រើនអញ្ចឹង concept green របស់យើងយើងទលំទលាយអូខេចូលដល់ចំណុចទី3និយាយពីឧបសគ្គនឹងការដែលយើងឈានជើងចូលទៅកែច្នៃឲ្យទៅ green អញ្ចឹងរាល់ទាំងវើទាំងអស់យើងវាជួបឧបសគ្គយ៉ាងម៉េចខ្លះហើយការចាប់ផ្ដើមរបស់យើងឈានទៅ green ហ្នឹងយ៉ាងម៉េចនេះការផ្ដើមដំបូងគឺ ទៅសម្រាប់អាជីវកម្មបើសិនជាអាជីវកម្មថ្មីយើងផ្ដើមចេញពី ចំណុចនៃអឺការច្នៃប្រឌិតឲ្យទៅ green តែម្ដងនេះ initiate green business model innovation which increase consumer awareness toward sustainability នេះចំណុចដែលយើង ផ្ដោតសំខាន់មួយទៀតគឺ sustainability មានន័យថាមានស្ថិរភាព ករណីដែលយើងផ្ដើមចេញពីអាជីវកម្ម model បែប green ជាការច្នៃប្រឌិតមួយ ដែលអាចធ្វើឲ្យអតិជនគាត់ទទួលស្គាល់និងមានគំនិតនៅក្នុងការច្នៃដឹងឮទៅលើស្ថិរភាពមាន sustainability នឹងភាពដែលអាចថេណាភាពថេបើយើងនិយាយពីធនធានឬក៏យើងអីយើងអាចប្រើប្រាស់បានយូរថេហ្នឹង អានឹងថេអ្នកថេគឺវាប្រសើរបានយូរប៉ុន្តែប្រសើរបានយូរវាមិនសុបាយខ្លាំងសម្រាប់នេះបើសិនជាអ្នកបើអ្នកចាយលុយវិញឧទាហរណ៍ថាមួយខែយើងអឺមួយខែឧទាហរណ៍ថាមួយថ្ងៃយើងចាយ10000អឺមួយខែ300000មួយថ្ងៃយើងចាយ10000អញ្ចឹងទេថ្ងៃណាក៏យើងញ៉ាំអាហារបាក់ក្នុងកំឡុងពេលមួយថ្ងៃ10000មួយថ្ងៃ10000 អត់មានអីលោតទេអត់មានអីឆ្ងាញ់ទេណាចំពោះអ្នកចំពោះអាហ្នឹងគេហៅថា sustainability មានស្ថិរភាពអាហាររបបអាហារយើងគឺមួយល្មមដឹងមួយថ្ងៃយើងចាយ10000តែដោយឡែកបើសិនជាយើងជាមនុស្សដែលមិនមិនគិតគូរទៅលើអឺ sustainability ឬក៏អត់អត់មានគំនិត green ឬក៏យើងឆ្នៃការញ៉ាំអាហាររបស់យើងវាមានពេលអញ្ចឹងនៅពេលដែលយើងថាមួយថ្ងៃចាយ10000ស្រាប់មួយថ្ងៃនេះចាយដល់50000 100000អញ្ចឹងអញ្ចឹងអាប្រហែលថ្ងៃទៀតញ៉ាំអីអាហ្នឹងវាអត់ស្ថិរភាពទេណាអត់ស្ថិរភាពទេវាឡើងតែវាយើងឡើងខ្លាំងវាធ្លាក់មកខ្លាំងហើយចំណុចហ្នឹងយើងឡើង យើងឡើងខ្លាំងធ្លាក់មកឈឺបាល់បើយើងបោកខ្លាំងចឹងបើយើងញ៉ាំមួយថ្ងៃយើងញ៉ាំចំណាយញ៉ាំអស់100000ក្នុងមួយថ្ងៃដែលយើងចាយជាធម្មតាជាបើស្ថិរភាពយើងចាយ10000គឺចាយបានគ្រប់ថ្ងៃ30ថ្ងៃអាហ្នឹងក្នុងករណីឧទាហរណ៍ណាយើងគឺចង់ឲ្យយើងយល់ពីន័យហ្នឹងស្ថិរភាពហើយនៅពេលដែលយើងចាយមួយថ្ងៃហ្នឹង50000ឬក៏100000ហ្នឹង អា4ថ្ងៃទៀតមួយថ្ងៃយើងថាចាយ50000អញ្ចឹង4ថ្ងៃទៀតយើងញ៉ាំអីយើងចាយអីយើងអត់មានអីចាយទេអាហ្នឹងចំណុចហ្នឹងណាហើយបើយើងប្រខិតយកអាហ្នឹងមកចាយចាយសល់ថ្ងៃអាហ្នឹងណាវាអត់ sustainability អញ្ចឹងចំណុចដែលយើងចង់ឲ្យ sustain គឺយើងរៀបចំផែនការរៀបចំដំណើរការឲ្យវាថេរណាអូខេចូលដល់ចំណុចបន្ត opportunity for company to differentiate their product and service and create competitive advantage ជាឱកាសសម្រាប់អាជីវកម្មសម្រាប់ក្រុមហ៊ុនដែរដែលគាត់ព្យាយាមធ្វើម៉េចឲ្យមាន លក្ខណៈខុសប្លែកពីគេ differentiate ណាទៅលើផលិតផលរបស់គេ ទៅលើសេវាកម្មរបស់គេជាងគណៈពេលដែលយើងគិតគូរទៅលើ green ក្រុមហ៊ុនឬក៏ផលិតផលផ្សេងផ្សេងគាត់មិនដែរបានគិតគូរទេ ក៏មិនដែលបានគិតគូរឯងក៏មិនដែរចឹងដល់ពេលដែលយើងច្នៃប្រឌិតទៅ ជា លក្ខណៈនៃការគិតគូរទៅលើបរិស្ថានហ្នឹងយើងអាចច្នៃផលិតផលរបស់យើង ដែលមាន green ដូចជាអឺយុទ្ធសាស្ត្រដំបូងរបស់ដាសនីដាសនីវាយលោកទីផ្សារគិតទៅលើ green ដំបូងហ្នឹងណា concept របស់គាត់ណាគាត់ design ដបរបស់គាត់ស្ដើងណាស្ដើងថ្លាណាដល់ពេលដែលគាត់ធ្វើស្ដើងល្អ ហើយហើយគាត់ផ្សាយ concept ដែលគិតគូរទៅលើ plastic ដែលផលប៉ះពាល់ទៅលើ plastic ដែលបុគ្គល គ្រប់រូបគាត់អាចរក្សាទៅលើបរិស្ថានបានអញ្ចឹងយុទ្ធសាស្ត្រនៅ advertising គាត់ដំបូងបំផុតគឺអានឹងឯងគាត់ differentiate ផលិតផលរបស់គាត់ហើយទាញ concept green នឹងយកការប៉ិនការប៉ិនការពិតគាត់ណាគាត់ អាភាសាជាងគេបើគេប៉ះពាល់100%គាត់សល់គាត់ប៉ះពាល់ 60ទៅ70%អញ្ចឹងសួរតើគាត់ប្រើ plastic អត់ប្រើ plastic ណាគាត់ប្រើ plastic ប៉ុន្តែគាត់បន្ថយតែឥឡូវនេះអត់ទេដូច plastic គាត់លែងគាត់ទាញ concept ដំបូងដើម្បីប្រកួតក្រោយមកគាត់ច្នៃប្រឌិតផលិតផលរបស់គាត់មិនបានគិតគូរទៅលើ green ទេហ្នឹងហើយតែគាត់ណា concept ដបរបស់គាត់គឺចឹងណាចំណុចហ្នឹងដែលគាត់ develop ផលិតផលរបស់គាត់ឲ្យទៅជា green ហើយគេស្គាល់គាត់ច្រើនមែនទែនណាទាញ build fame របស់គាត់ណាប្រកួតប្រជែងនៅលើទីផ្សារបានខ្លាំងមែនទែនណានេះ service and create competitive advantage អាចចំណុចហ្នឹងហើយដែលល្អជាងដៃគូប្រកួតប្រជែង being greener by being greener and more sustainable than their competitor អាចចំណុចហ្នឹងដែល អតិថិជនគាត់ចាប់ផ្ដើមងាកទៅរកឬក៏ទិញទី1គឺផលិតផលរបស់គាត់ទទួលយកបានមានន័យទឹកគាត់គឺអាចយកបានមិនអាក្រក់ទេគុណភាពណាទឹកទឹកដាសនីរបស់គាត់ណាអាហ្នឹងអញ្ចឹងចំណុច concept របស់គាត់ គឺគេឲ្យមូលដបណាផឹកហើយមូលដបទូចណាស្ដើងមានតែប្រើផ្លាស្ទិកតិចស្ដើងហ្នឹងហើយ ដាក់ចូលក្នុងធុងសម្រាមដែលងាយស្រួលសម្រាប់អ្នកយកទៅនេះប៉ិនសួរថាអាហ្នឹងក៏នៅតែផ្លាស្ទិកដែរគាត់ថាកម្រិតនៃផ្លាស្ទិកហ្នឹងវាតិចជាងមុនតិចហ្នឹងអាហ្នឹងយ៉ាងណាក៏គេទាញ eco friendly ជាមួយនឹងអឺ competitive advantage ពីដៃគូគូរចែងចំណុចនេះឯងណាចំណុចដែលយើងអាចទៅបាន driver អូខេនិយាយពីឧបសគ្គវិញ barrier ណាមិនថា អត់មានឧបសគ្គទេ changing the company business model នៅគណៈពេលដែលយើង ផ្លាស់ប្ដូរ model អាជីវកម្មនៃក្រុមហ៊ុននេះទៅជា green នេះ lack of knowledge ចំណុចដែលសំខាន់គឺ ខ្វះខាតទៅលើចំណេះដឹងជំនាញនៅក្នុងសង្វាក់ផលិតកម្មបើយើង បដូរពីអាជីវកម្មដែលកំពុងតែដំណើរការហើយឲ្យទៅជាការអភិវឌ្ឍផ្នែក green ហ្នឹងពេលខ្លះត្រូវសិក្សាស្វែងយល់បានច្រើននឹងការបដិបដាលបុគ្គលិកថែមទៀតដើម្បីឲ្យ កាន់តែស៊ីជម្រៅអាហ្នឹងហើយដែលជាចំណុចមួយយើងដែលយើងត្រូវគិតហើយបើយើង ជាបុគ្គលិករាល់ថ្ងៃនេះកំពុងតែរៀន concept business បែប green អញ្ចឹងពេលដែលយើងយល់ពី concept ហ្នឹងគេអាច យកយើងទៅជាអ្នកអភិវឌ្ឍឬក៏យើងក៏ជាបុគ្គលិកម្នាក់ក្នុងចំណោមហ្នឹងដែលយល់ដឹងពី green innovation ជាឱកាសមួយដែរណាជា opportunity របស់យើងសម្រាប់ការឈាន ជើងចូលទៅលើទីផ្សារអាជីវកម្មដែលមានស្រាប់ដែលគេមានឆន្ទៈនៅក្នុងការអឺឈានជើងចូលទៅ green model change ទៅ green model អាហ្នឹងយើងមួយដែរអញ្ចឹងយើងយើងជាធនធានមួយដែរណាចំណុចហ្នឹង ដែលយើងដែលគ្រូឲ្យថាត្រូវស្វែងយល់ពីប្រភេទអាជីវកម្មឲ្យបានច្រើនថាអាជីវកម្មប្រភេទណាដែលគិតថា green ទាំងអស់ហ្នឹង green អត់ហើយបើ green ត្រូវធ្វើម៉េចបើមិន green ទេគួរឆ្នៃយ៉ាងម៉េចដើម្បីឲ្យ green អានេះដែលជាចំណុចយើងត្រូវគិតអូខេ There is still a large group of customer that do not have enough knowledge about what sustainability ណា ត្រូវមានណាមនុស្សជាច្រើនអតិថិជនជាច្រើនគាត់មិនមានចំណេះដឹង គ្រប់គ្រាន់នៅក្នុងការរៀបចំក្នុងការគិតគូរធ្វើម៉េចឲ្យអ្វីទៅហៅថា sustainability ស្ថិរភាពអ្វីទៅហៅថាស្ថិរភាពអញ្ចឹងស្ថិរភាព នៅគណៈពេលដែលយើង ប្រើអស់ពេកវាធ្វើឲ្យយើង គ្មានស្ថិរភាពទេ តែអាហ្នឹងវាមិនដែរអស់ទៅមុខទៀតអាហ្នឹងប្រភេទអ្នកអឺបានថ្ងៃបានប្រហែលស៊ីប៉ុណ្ណឹងស្អែកចាំគិតទៀតហ្នឹងមានស៊ីក៏ហ្នឹងទៅបើអត់ក៏អត់ទៅអាហ្នឹងប្រភេទអ្នកដែលអត់គិតគូរពី sustainability តែបើសិនជាគិតគូរពី sustainability ហ្នឹងគឺស្អែកក៏យើងមានណាហ្នឹង ស្អែកខាន់ស្អែករយៈពេលប្រហែលឆ្នាំទៅមុខទៀតក៏យើងសង្ឃឹមថាមានដែរដោយសារអីការប្រើប្រាស់ទង្វើ និងអេយ៉ាបតរបស់យើងហ្នឹងគឺភាសាជំហរបានមកស្រួលអាហ្នឹង hard to change their buying habit where price is the main purchasing incentive នេះ មួយទៀតគឺពិបាកក្នុងការផ្លាស់ប្ដូរអេយ៉ាប័តនៅក្នុងការទិញរបស់គាត់ហេតុអីគណៈពេលដែរអ្នក main habit គឺมันស័កសមណា price is main purchasing incentive តើតម្លៃហ្នឹងវាយ៉ាងដែរព្រោះអ្វីដែលយើងចង់ធ្វើគឺដូចជាឧទាហរណ៍នៃការរួមចំណែករបស់តាមបណ្ដាសារទំនើបដែលគេគិតគូរទៅលើ green កាត់បន្ថយទៅលើការប្រើប្រាស់លើផ្លាស្ទិកអញ្ចឹងថង់មួយក្នុងការទិញគឺថ្លៃណាទិញថង់យកទៅដាក់បើសិនជាគាត់មានឧបករណ៍ខ្លួនឯងដាក់អត់អីមាន recycle អីផ្សេងផ្សេងបានអាហ្នឹងករណីហ្នឹងចឹងបើសិនជាគាត់มันមានការផ្លាស់ប្ដូរឬក៏អេយ៉ាបតឲ្យគាត់អីផ្សេងផ្សេងទេគឺអានេះជាចំណុចមួយដែល លំបាកនៅក្នុងការអភិវឌ្ឍតែបើសិនជាយើងអភិវឌ្ឍឲ្យសមស្របជារឿងមួយដែលល្អដែលយើងគិតគូរហើយអតិថិជនក៏យើងស្វែងយល់ដឹងអញ្ចឹងអាចំណុចទាំងអស់នេះគឺជាចំណុចដែលគ្រប់គ្នាត្រូវស្វែងយល់អតិថិជនក៏ត្រូវស្វែងយល់ដែរអញ្ចឹងត្រូវសបផ្សាយឲ្យបានទូលំទូលាយដើម្បី sustainable ចូលរួមចំណាយទាំងអស់គ្នាពីអេយ៉ាប័តទិញមកគាត់អញ្ចឹងតើយើងចូលទៅផ្សារនៅផ្សារផ្សារផ្សារទំនើបអូខេតែនៅផ្សារធម្មតាបើសិនជាអតិថិជនគាត់ពីមុនមកគាត់ ផ្លាស់ប្ដូរពីដើម ពេលដែលទៅផ្សារមានល្អីកជើណាកត្រកកប្រងកប្រងអីផ្សេងផ្សេងហ្នឹងធ្លាប់លឺណាចាស់ចាស់កាន់កាន់កាន់កប្រងទៅផ្សារ កាន់កត្រកកាន់កលអីកាន់កជើគាត់យកទៅគាត់ដាក់តំណែងទៅគាត់ដាក់របស់របរយកទៅលក់មកវិញគាត់ដាក់មកកជើសម្រាប់ដាក់ហើយឥឡូវនេះអត់ទេទៅ កាន់តលុយដាក់ចូលពេញកបោពេញកប៉ៅទៅអូខេដល់ពេលហើយមកវិញមកទាំងស្បោងមកទាំងស្បោងមកហើយ ទិញមួយច្រកមួយវិចខ្ចប់ណាទិញអីមួយដាក់ថង់ពីរមិនអត់ទេណាច្រកមួយយួរមួយដាក់ចូលក្នុងហ្នឹងអានេះអញ្ចឹងទាំងអស់ហ្នឹងគឺហើយបើទិញអត់ច្រកថង់ឲ្យគាត់ក៏បាក់អ្នកខ្លះគាត់ទិញដែរប៉ុន្តែគាត់មិនសមចិត្តគាត់ថាអាមាន ថង់មិនបាច់ច្រកថង់ទេនឹងអ្នកលក់ក៏គាត់សប្បាយចិត្តដែរអានឹងអេយ៉ាប័តអ្នកទិញណាអានឹងដែលជាចំណុចមួយដែលយើងត្រូវគិតគូរក្នុងការ change habit របស់ នេះនឹងហើយកន្លងមកក៏មានផ្សាយពាណិជ្ជកម្មទៅលើការប្រើប្រាស់ផ្លាស្ទិកដែរនឹងអ្នកប្រើប្រាស់ផ្លាស្ទិកអ្នកអីឲ្យធ្វើឲ្យប៉ះពាល់អីខ្លះខ្លះចឹងទៅហ្នឹងក៏មានដែរណាចំណុចនេះអូខេចូលដល់ចំណុចបន្តចំណុចទី4 4ចំណុច reason for going green សម្រាប់ហេតុផលយើងទៅ green ទៅ green យើងហេតុផលចំណុចទី1 government regulation ការកំណត់ ច្បាប់របស់ រដ្ឋាភិបាល អាហ្នឹងសិតតែជាចំណុចមួយដែលមានការរួមចំណែករឿងដែលអាចធ្វើទៅលឿនគឺច្បាប់របស់រដ្ឋាភិបាលដែលគាត់ត្រូវរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ក្នុងការរឹតបន្តឹងកន្លងមកយើងមានច្បាប់ហើយប៉ុន្តែការរឹតបន្តឹងនៅមាន កម្រិតมันមានការនេះទេគាត់ថាពឹងផ្អែកទៅលើសកម្មភាពរបស់ក្រសួងបរិស្ថានមួយចំនួនដែលគាត់ធ្វើហើយនឹង បដោះផ្នត់គំនិតប៉ុន្តែมันបានរឹតបន្តឹងនឹងដាក់ទោសទណ្ឌណាទេចំណុចទី2 consumer preference ឬក៏ pressure ចំណុចទី2គឺសំដៅទៅលើអតិថិជនចំណង់ចំណូលចិត្តអតិថិជនឬក៏សម្ពាធទៅលើអតិថិជនហ្នឹងហើយអញ្ចឹងចង់ចង់ គឺត្រូវតែធ្វើអតិជនគាត់ត្រូវរងសម្ពាធក៏បានឬក៏ចំណងចំណុចចិត្តបើគាត់យល់ពី concept នៅក្នុង ការគិតនៅក្នុងការគិតនឹងការរួមចំណែក green គឺជារឿងមួយល្អសម្រាប់គាត់អឺ ហើយបើសិនជាគាត់អត់ព្រមទេយើងទទួល pressure សម្ពាធទៅយើងចង់ចង់ត្រូវតែទិញបើយើងចង់ស្រួលទិញតែបើមិនចង់ស្រួលទេមិនទិញទេថងនៅផ្សារទំនើបគេដាក់សម្ពាធឲ្យយើងហ្នឹងហើយយើងអ្នកខ្លះបើយល់ថាអូខេអាហ្នឹងជារឿងមួយដែលល្អមិនជាសម្ពាធសម្រាប់គាត់ទេបើគាត់មានលុយគាត់ភេតែបើគាត់អត់មានលុយទេគាត់គិតថាស្ដាយ ចំណាយទៅលើ plastic ចំណាយទៅលើថង់នឹងវាថ្លៃគាត់ស្ដាយស្ដាយលុយចឹងគាត់យូរអាហ្នឹងទៅណាឬក៏ថ្ងៃក្រោយគាត់មានទិញ eco eco bag friendly ហ្នឹងអាថង់សម្រាប់យួរដាក់អីវ៉ាន់ហ្នឹងណាអាហ្នឹងជាចំណុចដែរតែគិតគូតែគិតថ្ងៃក្រោយគាត់ទៅផ្សារទៅធ្វើអីធ្វើអីគាត់ចាប់ផ្ដើមរក្សាហ្នឹងទុកហើយទិញអីសម្រាប់យកទៅអឺ រក្សាឬក៏ទុកគ្រាន់ច្រកដាក់ហ្នឹងតាមខ្លួនឬក៏យើងខ្លួនឯងយើងមានថង់ហ្នឹងផ្លាស្ទិកយើងប្រើផ្លាស្ទិកដដែលក៏បាន យើងប្រើបានពីរបីដងយើងអត់នេះទេយើងប្រើហើយយើងបត់ទុកដូចអាអា eco bag eco friendly bag នឹងដែរដូចគ្នាណាទី3យ៉ាប់និយាយពី strategic advantage នេះទាញយុទ្ធសាស្ត្រទាញយុទ្ធសាស្ត្រហើយមានលក្ខណៈមួយ គុណសម្បត្តិល្អសម្រាប់ដៃគូប្រកួតចេញចំណុចទី4 reason ទី4គឺ risk management ការកាត់បន្ថយ ទៅលើការទប់ស្កាត់ទៅលើហានិភ័យញ៉េហានិភ័យមានច្រើននៅក្នុងហ្នឹងហើយគណៈពេលដែលយើងគិតទៅលើ green វាបានកាត់បន្ថយរួមចំណាយបានយ៉ាងច្រើន ព្រមចំណាយបានច្រើនមែនទែនទៅលើរីសករណីទី1គឺมันខ្វះធនធានប្រើទេ អាជីវកម្មយើង មាន sustainable មិនផលិត10ថ្ងៃអត់ផលិតនេះទេណាផលិតតំណែងហើយប្រើខ្ជះខ្ជាយខ្ជះខ្ជាយអញ្ចឹង ការ order តំណែងការអីផ្សេងផ្សេងអត់គ្រប់អឺ ឥឡូវតែយើងវត្ថុធាតុដើមស្រាប់យើង plan plan ក្នុងការផលិតរយៈពេល1ឆ្នាំអឺរយៈពេល1ខែយើង plan ឲ្យ order មកមកសមស្របណាតែដល់ពេលដែលយើងខ្ជះខ្ជាយអាធនធាន material វត្ថុធាតុដើមទាំងអស់ហ្នឹងវាត្រូវបានបាត់បង់ឬក៏វាប្រើអស់ឬប្រើលើសឬក៏ប្រើអីហ្នឹងណាវាខ្ជះខ្ជាយធ្វើឲ្យការផលិតហ្នឹងអាក់ខានអានេះដែលជាចំណុចមួយ ហានិភ័យទៅលើអាជីវកម្មដែរអាហ្នឹងនិយាយពីធនធាននិយាយពីបុគ្គលិកបើយើងមានការមានយុទ្ធសាស្ត្រមានអេយប័តនិង environment ល្អបុគ្គលិកអត់មានណាចង់ចេញពីកន្លែង ពីអង្គភាពហ្នឹងទេអញ្ចឹងហានិភ័យនៃការ បាត់បង់បុគ្គលិកឬក៏បុគ្គលិកគាត់ចេញចេញចូលចេញចូលចេញទៅយើងអត់អត់មានបុគ្គលិកប្រើ អត់មានបុគ្គលិកធ្វើការក៏ជាហានិភ័យនៃអាជីវកម្មដែរអាហ្នឹងនិយាយពីផ្នែកបុគ្គលិក នៅមានផ្នែកជាច្រើនទៀតដែលយើងត្រូវគិតណាហ្នឹងចំណុចទី5 ethical consideration ការបដោតសំខាន់ទៅលើក្រមសីលធម៌ណាការបដោតសំខាន់ទៅលើក្រមសីលធម៌ អញ្ចឹង5ចំណុចនេះគឺជា reason សម្រាប់យើង នៅក្នុងការឈានជើងចូលទៅ green ការឈានជើងធ្វើម៉េចឲ្យអាជីវកម្មយើង green ផ្ដើមចេញពីចំណុចទាំងអស់ហ្នឹងច្បាប់ក៏មានណាគេរឹតបន្តឹងហើយអញ្ចឹងហើយអ្នកដែលចង់មានគំនិតចង់រស់ស៊ីផ្នែកផលិតថង់ផ្លាស្ទិកណាបើកសិប្បកម្មឬក៏ រោងចក្រសហគ្រាសផលិតថង់ផ្លាស្ទិកយកទៅប្រើអាហ្នឹងគឺជាប្រភេទអាជីវកម្មដែលមិនគិតគូរទៅលើបរិស្ថានអ្នកឯងផលិតក៏ដោយហើយគិតសំចៃក៏ដោយក៏នៅតែនេះដែរបើសូវថាអត់ផលិតហ្មងអាហ្នឹងវាជារឿងមួយដែរយើងត្រូវគិតគូរប្រភេទអាជីវកម្មដែលប៉ះពាល់ទៅលើបរិស្ថានអញ្ចឹងផលិត ប្រភេទប្លាស្ទិកហ្នឹងឯងអូខេ5ចំណុចចំណុចទី5រឿងដែលត្រូវអនុវត្តដែលត្រូវធ្វើណារឿងដែលត្រូវអនុវត្តធ្វើនៅក្នុងមេរៀនហ្នឹងណា Green Business in Practice ចំណុចសំខាន់នៅក្នុងនោះគឺ reducing environment impact ផ្ដោតផ្ដោតសំខាន់ទៅលើការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន 3ចំណុចដែលយើងត្រូវគិតចំណុចទី1គឺ minimize invest កាត់បន្ថយអតិឲ្យអតិអាបបរមាទៅលើចំណុចដែល waste ដែលធ្វើឲ្យខ្ជះខ្ជាយដែលអត់ឥតប្រយោជន៍ណាចំណុចណាដោយដែលយើងអាចកាត់បន្ថយបានកាត់បន្ថយឲ្យតាមលទ្ធភាព ដែលអាចធ្វើទៅបាននៅក្នុង ការអនុវត្តជាក់ស្ដែងទី2 minimize resource input នេះប្រើទាំងធនធានឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលកន្លែងហ្នឹងណាមានន័យថាយើងកាត់បន្ថយឲ្យវាអតិអបបរមាយើង input អបបអបបរមា ប៉ុន្តែទទួលបានផលដូចគ្នាអញ្ចឹងនៅក្នុងនេះគ្រូប្រើពាក្យថា ប្រសិទ្ធភាពនិងប្រសិទ្ធផលប្រសិទ្ធភាពនិងប្រសិទ្ធផលឧទាហរណ៍ថាគេចំណាយលុយអឺ10000ខ្មែរហើយវិច្ចសមឬក៏ធ្វើសម្ភារៈផ្សេងផ្សេងអញ្ចឹងណាអាហ្នឹងគឺនិយាយរឿងស្រួលនិយាយរឿងឲ្យយើងងាយងាយយល់វិច្ចសម ចំណាយលុយ10000ចំណាយលុយ10000ទិញវត្ថុធាតុដើមដើម្បីយកមកវិញសមឬក៏មកដំណើរការនៃការវិញសមទាំងអស់អញ្ចឹង10000ខ្មែរយើងមិនមែន10000ដុល្លារទេ10000ខ្មែរយើងនេះទៅទិញវត្ថុធាតុដើមទាំងអស់អញ្ចឹងធ្វើចំណាយអស់10000ហើយបានសម10ណាបានសម10 ហើយគេចំណាយ10000ដែរប៉ុន្តែគេបានអន្សម2 10 12គេបានអន្សម12មួយលោគុណភាពរសជាតិនៅតដែលគុណភាពរសជាតិដូចគ្នាទំហំអីបរិមាណនេះដូចគ្នាអាហ្នឹងអាហ្នឹងគេហៅថា minimize result input ហើយអត្ថន័យរបស់វាគឺ មានប្រសិទ្ធភាពហើយនិងប្រសិទ្ធផលដាក់ធនទានសំស្របល្មមហើយទទួលបានផលខ្ពស់ល្អម៉ាក់ស៊ីម៉ៃដល់ធនធានទាំងអស់ហើយគុណភាពនៅដដែលអានេះជាចំណុចដែលយើងត្រូវគិតទៅលើ green ណា minimize resource input នេះ minimize use of dangerous នេះការប្រើប្រាស់ ឧបករណ៍ឬក៏ផលិតផលអីផ្សេងផ្សេងដែលមានលក្ខណៈមួយគ្រោះថ្នាក់ណាសម្ភារៈអញ្ចឹងនេះជាចំណុចដែលយើងត្រូវគិតគូរនៅក្នុងការច្នៃប្រឌិតអលីអាជីវកម្មបែបក្រៀមអូខេមេរៀនបន្តណាចំណុចដែលបន្តមេរៀនទីទី2បន្តគឺចំណុចមួយទៀតគឺ reason ដែលយើងត្រូវធ្វើហើយ practice ចំណុចបន្តគឺ adding value ចំណុចទី1គឺ reduce environment impact ទី2គឺ adding value ការបន្ថែមតម្លៃទៅឲ្យផលិតផលឬក៏សេវាកម្មរបស់យើងណាគណៈពេលដែលយើងទៅឬយើងធ្វើយីយើងផ្ដល់លក្ខណៈមួយល្អប្រសើរឲ្យគេអញ្ចឹងចំណុចទី1នៅលើការ adding value គឺ product differentiate ការផលិតផលិតផល ដែលមានលក្ខណៈខុសប្លែកពីគេធ្វើឲ្យ អាជីវកម្មរបស់យើងលើផលិតផលរបស់យើងមានតម្លៃខ្ពស់ណាចំណុចទី2 improve the environmental នេះជួយណាធ្វើឲ្យបរិស្ថានហ្នឹងកាន់តែល្អប្រសើរដែរទី3 adding value to people មនុស្សដែលគាត់ទទួលសេវាកម្មឬក៏ផ្ដល់ទទួលផលិតផលយើងយកទៅក៏គាត់មានតម្លៃ ឧទាហរណ៍ដូចយើងទៅញ៉ាំយើងតែយើងមានអាកៅកាហ្វេកៅកំប៉ុងកាហ្វេដែលយើងអាច refill បានណាយើងប្រើខ្លួនយើងយើងទិញពេលដែលយើងទៅញ៉ាំកាហ្វេកន្លែងគេទៅទិញយើងយកកំប៉ុងយើងទៅដាក់ពេលនោះឯងដែលគេផ្ដាល់តម្លៃឲ្យយើងណាដែលផ្ដាល់តម្លៃឲ្យយើងគឺគេ discount ប្រហែលភាគរយឲ្យយើងអញ្ចឹងដែរ អានឹងជាចំណុចមួយ adding value to society សង្គមទាំងអស់ក៏មាន ការទទួលស្គាល់និងមានតម្លៃដែរណាផ្ដល់តម្លៃឲ្យសង្គមមានន័យសង្គមហ្នឹងគិតគូរទៅលើបរិស្ថានល្អគ្រប់គ្នា adding ទៅលើ people ដូចគ្នាណាអាហ្នឹងគឺការ add តម្លៃតាមរយៈគិតទៅលើ green ចឹងគុណសម្បត្តិគុណប្រយោជន៍នៃ green ហ្នឹងច្រើនដែរពេលដែលយើងគិតគូរណាចំណុចបន្ត យើងជាចំណុចចុងក្រោយ slide ចុងក្រោយ នៅក្នុងមេរៀនយើងណា Green as innovation ការច្នៃប្រឌិតម្ដងអ្វីដែលយើងត្រូវគិតគូរត្រូវច្នៃឥឡូវមកដល់4ចំណុចណាចំណុចទី1 innovate ទៅលើ process ឬក៏ operation ដើម្បីកាត់បន្ថយដើម្បីច្នៃប្រឌិតបានយើងត្រូវច្នៃប្រឌិតអាច គឺដំណើរការនិងការប្រតិបត្តិនៅក្នុងក្រុមហ៊ុនបុគ្គលិកពីមុនមកខ្ជះខ្ជាយមែនទែនចំណុចណា ដែលអាចកាត់បានយើងកាត់ទាំងមើលយើងឆ្នៃ process ណាកុំឲ្យវាប៉ះពាល់តែបើថាកាត់បុគ្គលិកចោលតែកន្លងមកអាហ្នឹងប្រើបាន តែកាត់យើងអាចឆ្នៃឲ្យគាត់ធ្វើអីផ្សេងឬក៏ឲ្យគាត់ កាត់បន្ថយសកម្មភាពមួយចំនួនគាត់រៀងរៀងរៀងសុបាយចិត្តដែរអញ្ចឹង process ការងារ report គាត់ពីមុន មកគាត់ធ្វើ5ចំណុចឥឡូវកាត់សល់តែ3ចំណុចទេ2ចំណុចទៀតគេលែងឲ្យគាត់ធ្វើហើយអញ្ចឹងគាត់កាន់តែប្រសើរណាការ process មួយចំនួនទៅ កាត់ចោលខ្លះអញ្ចឹងណាបុគ្គលិកយើងមើលការជួលបុគ្គលិកមកឲ្យសមស្រប បំពេញតម្រូវការនឹងឯងចំណុចទី2 innovate ទៅលើ product និង service នឹងឯងនេះអានេះនិយាយពី process ដំណើរការទូទៅសកម្មភាពណាអានេះ ពីការច្នៃប្រឌិតទៅលើ ផលិតផលនិងសេវាកម្ម innovate in value chain organization អានេះការច្នៃប្រឌិតទៅលើសង្វាក់ផលិតកម្មសង្វាក់សកម្មភាព នៅក្នុងអង្គភាពទាំងមូលហើយចុងក្រោយ ទី4គឺ input material នឹងឯង ណា innovate ទៅលើការច្នៃប្រឌិតទៅលើ material អញ្ចឹង material មួយចំនួនដែលយើង ទៅ ប្រើពីមុនមកយ៉ាងម៉េចយើងក៏កែច្នៃដែរណា4ចំណុចនេះអញ្ចឹងអូខេអញ្ចឹងសម្រាប់មេរៀនទី2អ្វីទៅហៅថា green green model apply ហើយនឹងកលឹះ reason សម្រាប់នេះ5ចំណុចដែលយើងត្រូវមើលគូសង្ខេបឡើងវិញយើងបានដល់ទីបញ្ចប់នេះ អ្វីទៅហៅថា green green business smart នេះការដែលឈានជើងទៅ go green ហើយនឹងឧបសគ្គយ៉ាងម៉េចខ្លះ reason សម្រាប់ go green យើងមើលថាការដែលយើងឈានជើងទៅហើយឧបសគ្គដែលយើងធ្វើថាតើវាមួយណាចំណេញជាងគេយកចំណុចដែលចំណេញហើយបាន green in practice ហ្នឹងដែលមានប្រមាណចំណុចដែលយើងបានលើកឡើងបាញ់មិញ ចឹងចំណុចទាំងអស់នេះគឺជាកន្លឹះនិង concept សម្រាប់យើងណា concept និងកន្លឹះសម្រាប់យើង នៅក្នុងការច្នៃប្រឌិត អាជីវកម្មរបស់យើង ហើយក៏ជារឿងដែលយើងត្រូវគិតគូរទៅដល់ assignment យើងដែរអូខេតោះមានចម្ងល់មានសំណួរពាក់ព័ន្ធជាមួយនឹងមេរៀនទី2របស់យើង អាចលើកឡើងបាន